ហិនលីដាកាន់តែឡើងកោតខ្លាំងក្រោយជ្រកក្នុងទ្រនំអ្នកអុកញ៉ាក្រោយខ្លាយជាតារាចម្រៀងនៅក្នុងផលិតកម្ម Galaxy តារាចម្រៀងសម្បោស្រអែមហិនលីដាកាន់តែមានទីផ្សារការងារខ្ពស់ពោលនាងគឺលេចមុខនៅក្នុងកម្មវិធីប្រគំតន្ត្រីតាមបណ្ដាខេត្តនានាមិនចាញ់តារារៀមច្បងប៉ុន្មានឡើយនៅតែមានការចង់ដឹងថាតើតារាចម្រៀងរូបនេះអាចផ្ដួលមិត្តរួមត្រនំតនច័ន្ទសីមាបានដែរឬទេ។ តើបបង្ហាញវត្តមាននៅក្នុងត្រនំកាឡាក់ស៊ីនវត្រាមិនទាន់បានប៉ុន្មានផងតែតារាចម្រៀងហលីដា មានបទចម្រៀងថ្មីថ្មីជាបន្តបន្ទាប់ហើយសម្រាប់ឱកាសចូលឆ្នាំថ្មីនេះនាងក៏មានបទចម្រៀងសម្រាប់ស្វាគមន៍អ្នកគាំទ្រដែរដែលមានចំណងជើងថាស៊ូនៅមេម៉ាយអ្វីដែលគាត់សម្គាល់មានការលន់មកសរសើរថាហិនលីដាក៏ជាតារាចម្រៀងម្នាក់ដែលមានសម្លេងពីរោះក្រអួនក្រអៅមួយបែបម្នាក់ពីរៀមច្បងតនច័ន្ទសីមា។ ហើយពេលនេះនាងកំពុងតែឡើងកូតមិនធម្មតាព្រោះនៅពេលបង្ហាញវត្តមាននៅក្នុងកម្មវិធីប្រគំតន្ត្រីនីមួយៗក៏មានការស្រឡាញ់ពេញចិត្តពីសំណាក់ fan fan ដោយខ្លះ ថែមទាំងបង្ហាញក្តីស្រឡាញ់ដោយមានការសរសេរអក្សរនៅលើកញ្ចក់រថយន្តនាងថែមទៀតផង កាន់តែមាន ប្រជាប្រិយភាពរូបសម្រស់ក៏ដូចជាការរៀបចំខ្លួនរបស់ហិនលីដាកាន់តែទាន់សម័យនិងតេទៀងជាងមុនប៉ុន្តែមានការលើកឡើងថា តារាចម្រៀងរូបនេះលេង style fashion ស្រដៀងតារារួមត្រនំតនច័ន្ទសីមាកន្លងមកខិនលីដាធ្លាប់និយាយថារវាងនាងនិងតនច័ន្ទសីមាស្រឡាញ់រាប់អានគ្នាដោយបងប្អូនហើយនាងមិនដែលមានបំណងប្រជែងជាមួយតនច័ន្ទសីមាឡើយព្រោះពួកនាងមានស្ទីលរៀងខ្លួនកន្លងមកតនច័ន្ទសីមាក៏ធ្លាប់លើក ទឹកចិត្តនាងថាកុំខ្វល់ពីសម្ដីអ្នកដតីផងដែរ។ គួរបញ្ជាក់ថា Henley Da ធ្លាប់ជាបេក្ខនារីចូលរួមប្រកួតនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី2ក្នុងឆ្នាំ2016ហើយនាង មានឱកាសក្លាយជាតារាចម្រៀងប្រចាំផលិតកម្មរបស់អ្នកអង្គការលេងនវត្រាក្នុងឆ្នាំ2022ចាបន្ទាប់ពីចូលផលិតកម្ម Galaxy ឃើញថា Henley Da កាន់តែស្រស់ស្អាតខ្លាំងមែនទែនសម្បកក៏ភ្លឺថ្លារាងក៏ស្វែលជាងមុនហើយសម្លេងរបស់នាងត្រូវបានមហាជនទទួលស្គាល់តាំងពីដើមរហូតមក។